ទៅណានឹងឯងខូចអីខូចបានកុំឲ្យតែខូចទឹកចិត្តប៉ុណ្ណាកម្លាំងចិត្តនឹងសំខាន់ណាស់ពុទ្ធបរិស័ទយើងដងប្អូនកូនចៅត្រូវយល់កន្លែងនឹងជាសំខាន់ណាមនុស្សយើងបាក់ទឹកចិត្តអាចសម្លាប់ខ្លួនបានណាដោយគុណចាស់អង្គបញ្ញាលោកលើកពី បាសកម្នាក់គាត់នឹងទឹកតែចាក់ពីសិក្ខាបទផង ចេះធัวចេះអាជួយមិត្តភ័ក្តិនឹងឯងដែលមិត្តភ័ក្តិមានបញ្ហាកូនចៅ អីបាត់បង់ជីវិតទៅក៏ទៅនិយាយធัวអាឲ្យគេបានស្រស់បោះស្រួលបួលអីចឹងទៅតែដល់តែខ្លួនឯងមានគ្រោះថ្នាក់ចរាចរណ៍ត្រូវកាត់ជើងមិនអាចនឹងសម្រួលចិត្តខ្លួនឯងបាន មិត្តភ័ក្តិនោះត្រឡប់មកដើម្បីនឹងជួយលើកទឹកចិត្តអីក៏លើកមិនបានប៉ុណ្ណាកិលេសគឺគ្របសង្កត់ធ្ងន់ធ្ងររហូតដល់ទៅធ្វើអត្តឃាតហ្នឹងឯងអាហ្នឹងគឺវាជាការបាត់បង់នៅទឹកចិត្តប៉ុណ្ណា ហើយធัวអាចេះថា ទូលមានព្រានបដៅអនិច្ចំទុក្ខំអនត្តាអីប្រាប់គេប្រាប់ឯងដល់ទៅមកចំពោះខ្លួនឯងបដៅខ្លួនឯងអត់បានណាហ្នឹងឯងដូចមិនថាកបិតចិត្តដងឯងមិនចិត្តវាអត់កើតអញ្ចឹងក្នុងន័យអញ្ចឹងហ្នឹងឯងបដៅខ្លួនឯងអត់បានណាហ្នឹងឯងហើយ នៅក្នុងសេចក្តីនេះក៏គួរតែយើងសិក្សារៀនរៀនឲ្យកម្លាំងចិត្តខ្លួនឯងផង នឹងឯងឧទាហរណ៍ថាយើងត្រូវពិការអីចឹងក្រំតែដៃជើងអីហ្នឹងកុំឲ្យតែពិការផ្លូវចិត្តកុំឲ្យតែបាត់បង់ស្មារតីគេណាយើង នៅ សម្រាប់កិច្ចការងារជាប្រយោជន៍បានតែតើទាំងគណានឹងឯងហើយ វាអាចថាមានឧបការៈក្នុងរឿងមួយស្អីមកវិញចឹងទៅចឹងឧទាហរណ៍ដូចលោកគ្រូបងចឹងគ្រូបងរស់ផាតយើងហ្នឹងគាត់កាលដែលនៅ មានជើងមានដៃអីគាត់មិនទាន់បានចោះចូលមករោគពធឯណាដល់ទៅពិការជើងចឹងទៅបាន សង្វេគក្នុងជីវិត ហើយវាត្រូវមានការបាត់បង់អ្វីអ្វីខ្លះដែលជា ទំនុកទុកចិត្តនៅក្នុងរឿងគរាវាសគ្រប់គ្រងផ្ទះប៉ុន្តែបែរទៅជារុញឲ្យចូលមកនៅ ក្នុងផ្លូវពធនឹងឯងទៅចឹងទៅវាទៅជារឿងល្អសម្រាប់ជីវិតមែនទែនទៅចឹងនឹងឯងទីព្រោះ ដៃជើងវយវៈអីសពគ្រប់នេះ យើងក៏មិនអាចនៅរួមជាមួយបានយូរប្រហែលដែរកណ្ដាដល់ពេលបាត់បង់ជីវិតទៅវាត្រូវបាត់ទៅ ទាំងអស់ហ្នឹងមិនមែនជើងតែម្ខាងទេជើងទាំងពីរហើយដៃផងភ្នែកផងទីជាផងយើងគិតមើលមកវយវៈយើងនឹងតែយើងសរុប តម្លៃទៅយ៉ាងម៉េចបានណាយើងមិនមែនគិតថាលក់គិតតែអីទេប៉ុន្តែគ្រាន់តែគិតថាឥឡូវឧទាហរណ៍ថាត្រូវដូរថ្លើមដូរកលៀននឹងឯងតើត្រូវចំណាយប្រាក់ប្រមាណម៉ឺនអត់មានដល់ម៉ឺនដុល្លារមិនបាច់សង្ឃឹមថាទៅដូរណាទេចឹងប៉ុណ្ណានឹងឯងអឺសិតតែម៉ឺនម៉ឺនដុល្លារ ហ្នឹងឯងហើយទាំងអស់ទាំងឆ្អឹងខួរក្នុងឆ្អឹងរាមដៃរាម ជើង លកជាចុងច្រមុះអីអីហ្នឹងគឺដោយសារថាវាត្រូវគ្រោះថ្នាក់អីចឹងទៅគ្រាន់តែបាត់មួយរាមមួយដូចបងមនអ្នកកម្មការវត្តព្រះមហាគុណកតចឹងគឺស្ដាយអើយសែនស្ដាយហើយមួយរាមមួយហ្នឹងប៉ុន្តែថាវាត្រូវបាត់ទៅហើយក៏បាត់ទៅ រក្សាជីវិត ព្រឹត្តធัวអាអីចឹងទៅនឹងឯងអ្នកណាទៅចង់មានមរៀមតែ9នោះនឹងឯហ្នឹងគ្រាន់តែមរៀមមួយប៉ុន្តែដល់ពេលស្លាប់គឺមិនមែនបាត់មរៀមមួយទេណាមិនបាត់មរៀមទាំង10មិនមែនបាត់មរៀម20ណាបាត់ទាំងអស់ហើយយើងមើលមើលយើងគិតគ្រាន់តែភ្នែកមួយហ្នឹងបើយើងត្រូវតស៊ូជាបាលក្នុងស្រុកក្រៅស្រុកអស់ប្រាក់ប្រមាណក៏យើងព្រមដើម្បីឲ្យភ្លឺដែរណាយើងនៅភ្លឺភ្លឺធម្មតាអញ្ចឹងជួនកាលយើងអត់បានប្រើប្រាស់ឲ្យល្អឯណា ដល់តែពេលងឹតទៅបានហ្នឹងហើយខ្នះខ្នែងហើយដល់លោកគ្រូពេទ្យថាមើលបញ្ជាទេសោកសង្រេងយំ ស្ដាយភ្នែកមើលមុខបងប្អូនកូនចៅអត់ឃើញមើលបត្រៃបីដកអដ្ឋកថាអីអត់ឃើញត្រូវសោកសៅប៉ុណ្ណានេះយើងមានភ្នែកធម្មតានេះយើងកាយយើង អត់បានគិតដើម្បីប្រើប្រាស់ឲ្យជាប្រយោជន៍ ដល់ពេលបាត់ទៅបានសោកសៅអញ្ចឹងបានត្រូវចេះស្ដាយសំណោះឲ្យហើយគណាវាមុខតែបាត់ទៅទេបើយើងចេះស្ដាយសំណោះឲ្យហើយយើងប្រើណាប្រើណីមុននឹងវាបាត់បង់ទៅហ្នឹងឲ្យវាបានប្រយោជន៍ពីភ្នែកឲ្យបានប្រយោជន៍ពីតិចឲ្យបានប្រយោជន៍ពីដៃពីជើងព្រោះមុខតែស្លាប់ទៅយើងនឹងគេដុតគេកប់ទៅទេប៉ុន្តែយើងត្រូវបូជា គណាដើម្បីបានជាប្រយោជន៍សម្រាប់ប្រទេសជាតិប្រសាសនាមហាជនទូទៅ រួមទាំងបព្វជិតទាំង បាសកបាសិកាយើង បាន ប្រើប្រាស់របស់ទាំងអស់ហ្នឹងឲ្យមានប្រយោជន៍ហើយមិនមែនតែប្រយោជន៍អ្នកដតីណាតែប្រយោជន៍អ្នកដតីវាសម្រេចដោយគុណធម៌ផ្លូវចិត្តអាអាហ្នឹងឯងជាសម្បត្តិសម្រាប់ជីវិតរបស់យើងព្រោះជីវិតជាការដើរផ្លូវយើងមិនមែនរស់នៅក្នុងអតីត រហូតឯណាយើងមកដល់បច្ចុប្បន្នហើយហើយយើងក៏មិនមែននៅតែក្នុងបច្ចុប្បន្ននេះទេបច្ចុប្បន្នអស់ទៅប៉ុន្តែមិនមែនអស់យើងទេណាយើងនិយាយទៅតាមតំណនៃសង្ខារធัวណាគឺវាមានអនន្តរបច្ច័យអនន្តរោបនិយបច្ច័យញ៉ាំងកណៈចិត្តតេឲ្យកើតមានកម្មបច្ច័យញ៉ាំងវិបាកកវិរិទ្ធសន្ធិឲ្យកើតយើងត្រូវចេញពីលោកនេះបាត់ទៅនៅលោកខាងមុខហ្នឹង ដូចយើងហួងហែងពីអតីតជាតិណានៃហួងហែងឈ្លោះគេឈ្លោះឯងក៏បានដែរដោយការហួងហែងប៉ុន្តែបាត់ពីអតីតទៅឥឡូវមកនៅក្នុងបច្ចុប្បន្ននេះមើលមើលហើយយើងនឹងចោលបច្ចុប្បន្ននឹង ទៅទៀតហ่ะមិននៅតែក្នុងបច្ចុប្បន្ននឹងឯណាហើយជីវិតយើងមើលមើលពុទ្ធបរិស័ទយើង គិតតែពីព្រឹកមិញយើងនៅ ណានៅ ក្រោមភ្នំឥឡូវកន្លងបាត់ហើយ ហ្នឹងឯងជីវិតក្រោមភ្នំហ្នឹងឥឡូវបច្ចុប្បន្ននៅលើភ្នំហ្នឹងឯងដូច្នេះបច្ចុប្បន្ននឹងទៅ ជាអតីតអនាគតនឹងមកជាបច្ចុប្បន្នគឺថាយើងនឹងឈប់រស់នៅក្នុងโลกនេះនឹងមានជីវិតក្នុងបរលោកហើយយើងមិនមែនជ្រើសរើសបានទេណាហ្នឹងឯង យើងអត់មានជ្រើសរើសភពជាតិកំណើតអីបានទេនៅលើកម្មជាបច្ច័យសัพពេធម្មេអនត្តា បង្កប់បញ្ជា មិនបានเตรียมទាមិនបានអានឹងគឺរឿងពិតនៃជីវិតមួយកន្លែងហ្នឹងយើងត្រូវយល់ពីដំណើរជីវិតយើងមានធ្វើអីបានបើយើងអាចធ្វើអីបានយើងចាំបាច់កើតទុកហ៎យើងមានតែធ្វើទុកឲ្យខ្លួនយើងឯណាមើលមើល នឹងឯងហើយចាំបាច់ធ្វើខឹងឲ្យខ្លួនឯងធ្វើអីមិនក៏មានខឹងចាំបាច់មានការសោកសៅអាឡោះអាល័យធ្វើអីគឺណាអ្វីអ្វីទាំងអស់ហ្នឹងហើយអកុសលវិបាកគឺផលនៃអកុសលកម្មដែលវាកើតឡើងក្នុងជីវិតនេះយើងមានធ្វើឲ្យខ្លួនឯងឯណានេះគ្រាន់តែយើងសើរើបន្តិចបន្តួច ដើម្បីបញ្ជាក់ឲ្យឃើញថាក្នុងជីវិតនេះមិនមែននៅលើយើងធ្វើបានទេចឹងវានៅលើបច្ច័យដោយឡែក មិនចេះតែចង់បានអីបាន ទេ បើអញ្ចឹងវាអត់មានអ្នកក្រទេអត់មានកើតមកជាគោក្របីកែឆ្មាអីទេអត់មានកើតមកជាកូនអ្នកកំសត់ទូរគតអីទេកូនអ្នកមានអស់ហើយហើយអ្នកធំអស់ហើយសិតតែចង់បានធំអីចឹងមិនមែនចិត្តតែចង់បានបានណាទាំងវ័យវ័យមានហេតុត្រឹមត្រូវណាក្នុងโลกហ្នឹងហើយអត់មានអ្នកចាស់ទេសិតតែចង់ក្មេងអត់មានអ្នកឈឺទេ មានណាចង់ឈឺ ហើយក៏អត់អ្នកស្លាប់នឹងតាមងនឹងមាននរណាខ្លាចស្លាប់ទាំងអីចឹងទៅនៅរស់អស់ហើយហើយអត់មាននរណាព្រាត់ប្រាសអីទេអានឹងបើសិនបើយើងចេះតែបានតាមប្រាថ្នាចឹងបានថាយើងធ្វើអីឲ្យខ្លួនឯងមិនទាំងបានផងកុំចេះតែទទូចទទេទៀមទៀមមួម៉ៅក្តៅក្រហាយណែចង់បានពីអ្នកដតីមិនបានទៅកើតទុកនឹងនោះណាយើងមកពិនិត្យមើលយើងធ្វើឲ្យខ្លួនឯងទាំងបានផងអ่ะ បានជាឈឺហ្នឹងណាវាយើងធ្វើជាឲ្យខ្លួនឯងបានធ្វើជីវិតឲ្យបាន មានចាំបាច់ឈឺមានចាំបាច់ស្លាប់អីអានឹងធ្វើឲ្យខ្លួនឯងមិនតឹងបានផងវាអស់យ៉ាងត្រឹមខ្លួនឯងហើយហើយដល់ទៅអាស្រ័យនឹងអ្នកដតីទៀតទៅយើងគិតថាអ្នកដតីធ្វើអីឲ្យយើង បានតាមចិត្តវាយើង ផ្កប់ចិត្តខ្លួនឯងតឹងបានផងហ្នឹងក៏ប៉ុន្តែដល់តែយើងសិក្សាពធัวទៅ យើងលេងចេះតែបាក់អំពើកទៅតាមចំណងហ្នឹងណាបើយើង បានមកសិក្សាធម៌របស់ព្រះអង្គទៅ ចូលថ្នាក់បរិញ្ញា មានញាតបរិញ្ញាដឹកនាមរូបព្រមទៅដោយបច្ច័យជាដើម យើងបែរទៅ ជារីករាយជាមួយនឹងការពិតនៃជីវិតទៅវិញទោះជាជីវិតយើងមិនដូចអ្នកដទៃក៏ប៉ុន្តែជីវិតយើងជាការពិតអត់ខ្លែងខ្លាយជារបស់យើង ដែលនឹងអាចយើង មានសិទ្ធជ្រើសរើសសេចក្តីល្អសម្រាប់ជីវិតរបស់យើងបានយើងមិនអាចពឹងសេចក្តីល្អរបស់អ្នកដតីមកកសាងជីវិតរបស់យើងទេសេចក្តីល្អរបស់អ្នកដតីរៀបចំជីវិតរបស់អ្នកដតីយើងគ្រាន់តែថាបាន ជាកល្យាណមិត្តណាគឺជាមនុស្សល្អជាគ្រូបាអាចារ្យអីអីចឹងទៅនឹងឯងដើម្បីយើងសែបគប់បាន ណាអាស្រ័យគ្នាទៅតាមនឹងតែដល់ទៅថាដែលយើងត្រូវពឹងខ្លួនឯងគឺព្រះពុទ្ធអង្គសម្ដែងអំពីកុសលធម៌ជា លោកយៈនិងលោកកតរៈมันអាចថាពឹងកុសលអ្នកដតីអីមកជួយយើងកុំឲ្យយើង ជាមនុស្សបាបកុំឲ្យយើងជាមនុស្សអាក្រក់កុំឲ្យយើងធ្លាក់នរកកុំឲ្យយើង ត្រាច់អង្កត់ក្នុងវដ្តសង្សារដោយអាស្រ័យកុសលអ្នកដតីអរិយមគ្គអង្គ8ណានាណាបានទេត្រូវតែកុសលខ្លួនឯងអរិយមគ្គខ្លួនឯង ហ្នឹងឯងអញ្ចឹងយើង បានមកយល់ដឹងទីពឹងដ៏សំខាន់ណាស់យើងកាត់បន្ថយអាការដែលយើងទេះតែងត្រូវការសេចក្តីសុខពីខាងក្រៅខាងក្រៅអីអីនឹងណាយណីហើយឲ្យតែមានជីវិតបាន រស់នៅដល់ថ្ងៃហ្នឹងឃើញគេស្លាប់អស់ហើយទេយើងនៅមិនទាន់ស្លាប់ប៉ុណ្ណឹងហើយមិនស្កប់ស្កល់អីទៀតទៀមទាអីច្រើនទៀតយើងប្រើប្រាស់របស់ ដែលមាននឹងឯងឲ្យ សំខាន់ ជាទីបំផុតសម្រាប់យើងទៅ វាយ៉ាប់តែអារបស់ដែលមានយើងអត់ចេះប្រើប្រាស់ជាប្រយោជន៍ចេះតែចង់បានពីនេះពីនោះឆ្លោះប្រកែកតោះតេងមកម៉ៅក្តៅក៏ហើយហើយយកមកទុកចោលទៅហើយចេះតែទៅទាមកទៀតទៅចង់បានទៅមិនបានទេកើតទុកស្បគ្រប់អញ្ចឹងទៅហើយអារបស់ ដែលមានមិនមិនអាចឲ្យសពទេចេះតែទៅចង់បានអារបស់ដែលអត់ដល់អញ្ចឹងវានៅប្រឡោះកដាលគឺប្រឡោះកដាលអារបស់ដែលមានក៏មិនបានសពអារបស់ដែលអត់ហ្នឹងក៏កើតទុករស់នៅទទួលគ្នានឹងស្លាប់កន្លែងហ្នឹង ចឹងបានថាយើងអប់រំហេតុនៃសេចក្តីសុខព្រោះយើងសិក្សាពីព្រះពុទ្ធអង្គមកគឺសាសនាសនិទានណាំងព្រះអង្គសម្ដែងមានហេតុមាននិទាននឹងឯងចឹងយើង អប់រំហេតុនៃសេចក្តីសុខទាំងប្រយោជន៍ខ្លួនយើងទាំងប្រយោជន៍អ្នកដទៃនឹងឯងក៏ប៉ុន្តែ យើងត្រូវចេះរៀនរស់ឲ្យជាសុខជាមួយនឹងរបស់ដែលយើងមាន ដែលយើងមកមកវឹកហាត់របស់ដែលយើងមាននឹងឲ្យសម្រេចជាប្រយោជន៍ទៅហើយយើងមានភ្នែកមើលបីដកទៅមានតិចស្ដាប់ព្រោះមាន ដៃ មានជើងសង្រួមដោយសិលថ្វាយបង្គំមេត្តាបិតាបរតនត្រ័យពពោតិព្រឹកព្រះសធោពិឆេតដីហើយមានចិត្តអប់រំឲ្យនៅក្នុងប្រកម្មដ្ឋានទៅទៀតហើយសប្ងៃនឹងមានការងារអីសំខាន់ជាងអប់រំចិត្តខ្លួនឯងនឹងទៅទៀត គណាសំខាន់ណាស់ណាឲ្យតែអប់រំចិត្តខ្លួនឯងបាន គឺមានចាំបាច់យើងទៀមទាអ្វីអ្វីពីអ្នកដតីដោយការកើតទុកមិនសក់ចិត្តអីយើងមានតែផ្ដល់ប្រគល់សេចក្តីសុខឲ្យដល់អ្នកដតីទៅផងនឹងឯងព្រោះសេចក្តីសុខយើងមិនអាចទៅរួពីណាក្រៅពី ការអប់រំចិត្តទេចឹង នៅពេលដែលយើងកើតទុក្ខគឺបានដីថាយើងបាត់សេចក្តីសុខពីក្នុងចិត្តនឹងឯងហើយបាត់សេចក្តីសុខពីក្នុងចិត្តនឹងចាកចិត្តនឹងទៅ វាអត់មានទៅនៅខាងក្រៅនោះទេ ណាពីព្រោះសេចក្តីសុខនឹងគឺជាចេតសិកធัวសម្បយុទ្ធជាមួយនឹងចិត្តអញ្ចឹងវាមិនដែលទៅនៅក្រៅចិត្តទេ យើងមិនអាចថាណានាយកសេចក្តីសុខខ្ញុំ ឲ្យខ្ញុំវិញណាឯងណាហើយទៅ ឆ្លោះប្រកែកតោះតេង មួយអ្នកដតីណាអាហ្នឹងមនុស្សយើងដោយច្រើនខ្វាយខ្វល់រវល់ទៅអញ្ចឹងហៅថាវងវែងក៏បានដែរវែងសេចក្តីសុខហ្នឹងវាដូចថាទ្រព្យសម្បត្តិវែងដៃនៅក្នុង ផ្ទះហ្នឹងហ្នឹងហើយស្រាប់តែថាទៅរស់ក្រៅផ្ទះរស់មិនជួបទៅរត់ទៅឆ្ងាយរត់ទៅខ្វៀងទៅទៀតហ្នឹង វាត្រូវតែយើងមកនឹកឲ្យស្រួលបួលរបស់នឹងវាមានអីត្រូវមករកក្រៅផ្ទះអើយើងបាត់នៅក្នុងផ្ទះតើនឹកមើលមើលមើលកាន់នៅតែក្នុងផ្ទះនឹងជាច្រឡំដៃទុកតាណាអញ្ចឹងយើងត្រឡប់មករកក្នុងផ្ទះវិញមកយើងមានឱកាសជួបហ្នឹងឯងអាហ្នឹងដែលយើងបានស្ដាប់ពធัวយើងបានដឹងថាអូដីសុកហ្នឹងមិននៅក្រៅពីការអប់រំចិត្តទេ អានឹងឯងដែលធ្វើឲ្យយើងមានឱកាសត្រឡប់មករស់សេចក្តី សុខក្នុងចិត្តយើងវិញដោយសារគឺយើងច្បាស់លាស់តាមរយៈនៃពធនឹងឯងបើមិនអញ្ចឹងយើងវែងវែងរស់សេចក្តីសុខនឹងឯងពីគេពីឯងបានកើតទៅជារឿងឆ្លោះប្រកែកតោះតេងប្រព្រឹត្តបាបកម្មអីផ្សេងផ្សេងអញ្ចឹងទៅណានឹងឯងក្នុងបញ្ញវរៈក្នុងអកុសលកម្មអីផ្សេងផ្សេងហ្នឹងឯង គឺវាជារឿងការដែលយើងរស់សេចក្តីសុខនឹងឯងហ្នឹងហ៎ព្រឹកទៅជាបាណារិបាតអត្តនេទានកាមេសមិឆាចាអីហ្នឹងសិតតែរឿងរស់សុខនឹងតើប៉ុន្តែយើងវងវែងជាមួយគ្នានឹងរបស់អស់ហ្នឹងបានជួបប្រទេសសេចក្តីសុខអីតិចតួចមិនមែនសុខរបស់ខ្លួនឯងផងហ្នឹងហ្នឹងឯងហើយចេះតែវែងថាអូអានេះសេចក្តីសុខខ្ញុំខ្ញុំរកឃើញហើយតាមពិតអត់សោះ នឹងឯងសេចក្តីសុខនឹងស្ថិតនៅក្នុងអាជ្ញារបស់មច្ចរាជអត់មាន ដីសុខដែលដែលជារបស់យើង សម្រាប់ ជាទីពឹងទេចឹងនឹងឯងហើយនោះយើងចឹងទៅចឹងដូច្នេះគឺយើងបានអប់រំ នៅ ក្នុងពធัวព្រះអង្គទ្រង់ប្រកាសសម្ដែងឲ្យយើងរនេកខមៈសុខដីសុខក្នុងការចិញ្ចាកាមហើយវិវេកសុខក្តីស្ងប់ស្ងាត់ វិវេកស្ងាត់កាយចឹងទៅស្ងាត់ចិត្តទៅហើយឧបសមៈសុខក្តីស្ងប់ណានឹងឯងចឹងហើយនឹងសម្ពោធិសុខក្តីសុខក្នុងការត្រាស់ដឹងព្រះអង្គត្រាស់ថា មិនក៏បីភ័យខ្លាចចំពោះសេចក្តីសុខដែល ជានេកមៈសុខជាដើមនេះឡើយចឹងគឺនៅ ក្នុងក្តីនេះពុទ្ធបរិស័ទយើង កាលណាបើរោគសេចក្តីសុខ ពីការអប់រំចិត្តឃើញហើយនឹងមានចម្លើយខ្លួនឯងច្បាស់លាស់ហើយកណាមានចម្លើយច្បាស់លាស់តែហ្មងចឹងអ្វីអ្វីទៀតបើថាយើងគ្រាន់តែស្ដាប់ចម្លើយតាមពធទេជួនកាលយើងអាចបន្ទុះតោះអីចឹងទៅចឹងដោយសារថាចិត្តរបស់យើងវាអត់ធ្លាក់ចូលមកដល់នៃកមៈសុខវិវេកសុខហ្នឹងដល់អញ្ចឹងយើងវាអត់ដឹងអត់ដឹងរសជាតិនៃសេចក្តីសុខហ្នឹង កើតទៅជារឿងស្អប់ពធัวទៅទៅក៏មានដែរដូចជាថាពធัวហ្នឹងចេះតែបង្រត់បង្រាស់ខ្លួនឯងពីការសបាយការរីករាយនៅក្នុងលោកហ្នឹងអីអីចឹងទៅណានឹងឯងមិនចូលចិត្តជាមួយនឹងពធัวអីហ្នឹងទៅទេ ចឹងបានថាណែនាំអប់រំក្រំទៅថាឲ្យបងប្អូនកូនចៅទទួលស្គាល់តម្លៃនៃជីវិតនឹងឯងយើង ល្អក៏ល្អឲ្យថ្លៃធ្នូឲ្យមានតម្លៃចឹងទៅនឹងឯងតែបាត់ថាបុតនឹងរៀបចំមកបានជាមនុស្សហើយណាគឺនៅក្នុងអត្តភាព ដែលមានតម្លៃមិនដូចជាសត្វទេឆានអីអីណាមនុស្សណានឹងឯងចឹងអាចចូលកម្មភ្លុះបុជាបព្វជិតបាន សូម្បីតែទេវតាប្រអិនប្រព្រំក៏បួសមិនបានមនុស្សក្រៅពីចម្ពូទ្វីបហ្នឹងក៏បួសមិនបានកណាហ្នឹងឯងអាហ្នឹងគឺថាបាននៅអត្តភាពជាមនុស្សហើយហើយជួនកាលបងប្អូនកូនចៅក៏មានឧបធិសម្បត្តិរូបរាងមុខមាត់ អី ស្អាតបាតល្អអីចឹងទៅណាបានជាល្អចឹងហើយក៏សូមឲ្យមានតម្លៃ នឹងឯងមានតម្លៃដោយ គុណធម៌និងចរិយាធម៌នឹងឯងនឹងសម្រាប់បងប្អូនកូនចៅ ខ្មែរយើងកុំឲ្យចេះតែរីករាយភ្លើតភ្លើនទៅជាមួយគ្នានឹងរឿងរូបកាយនឹងយើងស្វឹងនឹងជីវិតភ្លេចងាប់ភ្លេចស្លាប់ទាំងនឹងឯងភ្លេចមរណាណាស្វឹងនឹងកាយានឹងភ្លេចជរា នឹងឯងសវឹងជាមួយគ្នានឹងអ្វីអ្វីផ្សេងផ្សេងទៀតគាត់ណា គឺប្រព្រឹត្តទៅដោយសេចក្តី ប្រមាទគាត់ណានឹងឯងគឺជាសេចក្តីប្រមាទនៅក្នុងជីវិត សវឹងជាង20មុខឯណោះ តើយើងបានទីពឹងពីអ្វីអ្វីទាំងអស់ហ្នឹងយ៉ាងណា យើងត្រូវពិចារណាឲ្យឃើញថារឿងវត្តសង្សារដែលចេះតែមានសេចក្តីទុកមួយអត្តភាពហើយមួយអត្តភាពទៀតនេះមិនមែនបញ្ចប់ត្រឹមស្លាប់ទេណា វាដូចជាម្សិលមិញអញ្ចឹងមិនមែនបញ្ចប់ត្រឹមម្សិលមិញទេណា យើងមករស់នៅក្នុងថ្ងៃនេះឃើញទេកន្លងមកយប់ទៅ អតីតាធម្មាយើងរស់នៅក្នុងបច្ចុប្បន្ន ប៉ុណ្ណាដល់តែបច្ចុប្បន្ននឹងកន្លងទៅទៀតយើងរស់នៅ ក្នុងអនាគតស្អែកខែនឹងកន្លងទៅ យើងរស់នៅ ខែក្រោយវាអត់បាត់យើង តាមអតីតាធម្មានឹងទេគណាកុំកុំរស់រួយខ្លួនអីអត់ទេចឹងគណាឆ្នាំទៅកន្លងទៅមើលឆ្នាំទៅយើងធ្វើអីខ្លះនៅណានៅណាទាំងស្រស់ទាំងស្រស់ហ្នឹងណាកន្លងទៅប៉ុន្តែយើងមកនៅក្នុងឆ្នាំនេះ គេណាជាតិនេះក៏ដូចគ្នាដែរកុំសង្ឃឹមថាយើងបញ្ចប់ត្រឹមស្លាប់គេណា ធ្វើជាមិនដឹងធ្វើជាមិន ខ្វល់ធ្វើ ជាមិនរវល់គឺណាពីព្រោះជាតិនឹងកន្លងទៅអតីតាធម្មាជាតិក្រោយព្រឹបគឺណានៅលើកម្មជាបច្ច័យនៃអត្តភាពនឹងឯងបើនៅក្នុងជាតិនឹង ដូចថាម្សិលមិញកន្លង ទៅយើងទៅនៅថ្ងៃនេះជាមនុស្សវាកម្មវាអត់តន់បែងចែកដោយសារវាអត់តន់ណាដូរផ្លាស់ពវាំងវានៅពវាំងជាមនុស្សណាវាមិនតន់ចុតិតែចុតិវាត្រូវដូរពវាំងហើយនឹងឯងអញ្ចឹងគ្រាន់តែយើងលើកជាគំនិតជាឧទាហរណ៍ថាដូចថ្ងៃនេះអញ្ចឹងមុខតែកន្លងទៅប៉ុន្តែមានបាត់យើងឯណា ណាយើងត្រូវគិតសម្រាប់ថ្ងៃស្អែកដែរតើតែយើងត្រូវរស់នៅយ៉ាងម៉េចយើងត្រូវធ្វើអីស្អែកហ្នឹងយើងគិតដល់ទៅណោះចូលភាសាយើង គិតដល់ទៅកឋិនទៀតផងណែហ្នឹងឯងមិនគិតត្រឹមតែមួយថ្ងៃពីរថ្ងៃទេគិតដល់តែឆ្នាំក្រោយទៀតផង សម្រាប់ជីវិតយើងទៅដល់ហ្នឹងដូចថ្ងៃនេះអញ្ចឹងគុណចាស់ព្រះអង្គគិតធ្វើបន់ប្រមាណខែមកហើយ ណាស្រាប់តែមកដល់ថ្ងៃនេះមែនប្រហែលខែកន្លងទៅ មាន បាត់យើងឯណាហ្នឹងឯងបើយើងអត់តន់ស្លាប់មកដល់ថ្ងៃហ្នឹងហ្នឹងឯងស្លាប់ក៏មិនមែនបាត់ពិភពហ្នឹងត្រូវកម្មរៀបចំឲ្យទៅនៅណាអញ្ចឹងទៀតទៅ ជីវិតយើង គឺត្រូវរស់នៅជានិច្ចគឺប៉ុន្តែរស់ក្នុងភពណាជាតិណា កំណើតណាទៅតាមកម្មជាបច្ច័យប៉ុន្តែដរាប ណាមិនតន់អស់តណ្ហាទេ អត់បញ្ចប់ត្រឹមចុតិទេអញ្ចឹងយើងត្រូវ ទៅនៅណាកន្លះខែមួយខែរៀបអីវ៉ាំទៅទៅមើលជំងឺស្រុកក្រៅ ឬក៏ត្រូវទៅលេងបងប្អូនកូនចៅនៅអាមេរិកកាំងបារាំងកាណាដាអូស្ត្រាលីអីខែ2ខែ3ខែក៏ត្រូវដាក់អីវ៉ាន់ទៅចឹងទៅដាក់លុយកាក់អីចឹងទៅតែនឹងឯងហើយចុះយើងត្រូវទៅបរលោកមកយើងគិត ទៅពឹងស្អីក្នុងបរលោកនោះបើយើង អត់មានអីផងហ្នឹងនរណាគេឲ្យអីយើង ពីព្រោះក្នុងភពនេះ គឺជាច្បាប់របស់កម្មកណាវាវាត្រូវប្រព្រឹត្តទៅតាមច្បាប់ដូចយើងនៅ ក្នុងស្រុកខ្មែរយើងយើងប្រព្រឹត្តទៅតាមច្បាប់ស្រុកខ្មែរហើយយើង ទៅនៅ ស្រុកអាមេរិកកាំងបារាំងកាណាដាក៏យើងត្រូវធ្វើតាមច្បាប់ស្រុកគេ យើងមិនយកច្បាប់ពីស្រុកខ្មែរ យើងទៅអះអាងថា ខ្ញុំធ្វើតាម ច្បាប់ស្រុកខ្ញុំគឺណាស្រុកខ្ញុំបើកឡានប្រកាន់ស្ដាំហើយអញ្ចឹងយើងទៅចិត្តតែស្ដាំស្រុកគេទៅមិនកើតអត់អត់បានទេទៅស្រុកណាគឺថាត្រូវប្រព្រឹត្តទៅតាមច្បាប់ស្រុកនឹងនឹងឯងនឹងលោកគ្រូបងក៏ធ្លាប់ លើកបញ្ជាក់ឲ្យពីរឿងច្បាប់នៃវត្តសង្សារហ្នឹង ណាហើយយើងមកសិក្សាឲ្យច្បាស់អំពីធัวទាំងអស់ហ្នឹងបានយើងយល់ទៅយល់ទៅ ក្នុងសព្វេធម្មាអនត្តាវាតើយើងទទួលស្គាល់ច្បាប់ធម្មជាតិច្បាប់សង្ខារបានយើងឃើញធម្មតានៃសង្ខារធัวអ្វីអ្វីវានៅលើបច្ច័យហើយនឹងប្រព្រឹត្តទៅតាម ទំនៀមធម្មនិយម ត្រូវជារៀបជាធិមរណៈមិនទៀងជាទុកជាអនត្តាអីចឹងទៅត្រង់ដែលថាយើង បង្កប់ពីជាមិនបានទៀមទាមិនបាន នឹងឯងយើងរស់នៅវាមានម្យ៉ាងប្រព្រឹត្តទៅតាមកម្មមួយចំណែកធំម្យ៉ាងសង្ខារធัวជារៀបជាធិមរណៈការប្រត់ប្រាស់អនិច្ចំទុក្ខំអនត្តា នៅមួយចំណែកទៀតយើងអាចមានសិទ្ធិ ត្រង់ដែលថាសតិសម្បជញ្ញៈដើម្បីយើងបាន ធ្វើជាមនុស្សល្អពិតមែនតែយើងមិនអាចជ្រើសរើសកំណើតឲ្យវាល្អជាងដូចតែយើងកើតនឹងប៉ុន្តែយើងអាចមានសិទ្ធធ្វើជាមនុស្សល្អបានក៏យើងល្មមហើយហើយក៏យើងអរគុណមេត្តាបិតារបស់យើងប៉ុណ្ណឹងសម្បីតែគាត់ក្រតែគាត់នៅខំប្រឹងប្រែងលះបង់ជីវិត របស់គាត់ដើម្បីចិញ្ចឹមយើងគិតលះបង់ជីវិតណាកូនចៅត្រូវឲ្យយល់ណាយើងចាយទ្រព្យសម្បត្តិម៉ែឪតាំងតែពីនៅ ក្នុងផ្ទៃកើតមកចូលសាលារៀនអីហ្នឹងណាយើងដឹងតែចាយទ្រព្យទេណាប៉ុន្តែដែលដែលម៉ែឪបានទ្រព្យមកឲ្យយើងរស់ឲ្យយើងរៀនប្រមាណថ្នាក់ប្រមាណអីហ្នឹងណា គាត់ត្រូវលះបង់ជីវិតគាត់មួយថ្ងៃមួយថ្ងៃ ទៅរស់ទ្រប ជីវិតគាត់មួយថ្ងៃមួយថ្ងៃ នឹងមានតម្លៃណាមហាសិទ្ធិមហាអ្នកមានក៏មិនមិនត្រូវការស្លាប់មិនចង់ស្លាប់ទេណាបើគាត់អាចដូរអាយុជីវិត ដើម្បីឲ្យគាត់បាននៅរស់ដោយសារថាចំណាយមាសប្រាក់ប៉ុណ្ណា ប្រមាណម៉ឺនប្រមាណលានដុល្លារក៏គាត់ចំណាយដែរដើម្បី បានជីវិតរស់នៅអានឹងចង់និយាយថាជីវិតវាមានតម្លៃសម្រាប់អ្នកដែលត្រូវការរស់នៅនឹងណាស់ហើយឪពុកម្ដាយក៏យ៉ាងគាត់មាន ជីវិតដ៏មានតម្លៃរបស់គាត់ ប៉ុន្តែគាត់ត្រូវចំណាយជីវិតនឹងដើម្បី បានទ្រព្យអញ្ចឹងកូនប្រុសស្រីចាយទ្រព្យម៉ែឪនឹងគឺចាយជីវិតគាត់ណា ហើយទៅយើងយកមកចាយធ្វើអីពាលាប៉ោឡែអញ្ចឹងទៅនឹងឯងបៀតបៀននៅ ក្នុងសង្គមជាតិប្រទេសនគរអញ្ចឹងទៅអានឹងបានលឺដល់កូនចៅនឹងឯងគឺថាបានកូនចៅ ខ្លះល្អទាំងចង់ស្ដាប់ ចង់ដឹងពាក្យល្អល្អពាក្យពធัวអីអីអញ្ចឹងណានឹងឯងបានស្ដាប់ ទៅ ចេះគិតតែដល់ចេះគិតទៅគឺ ទោះជាថាយើងត្រូវរស់នៅដោយសារឪពុកម្ដាយតែខំប្រឹងប្រែងដើម្បីសម្រេចប្រយោជន៍ដល់ខ្លួនឯងដល់សង្គមគ្រួសារដល់សង្គមជាតិនឹងឯងជាការតបស្នងសងគុណដល់អ្នកមានគុណនឹងឯងយើងមិនមែនថាដឹងគុណអីម៉ែឪខ្ញុំក្រណាមិនបានអីថឹកថប់អ៊ូអដូច ម៉ែឪគេអ្នកមាន យើងត្រូវដឹងថាយើង រស់នៅដោយសារឪពុកម្ដាយយើងនឹងហើយនឹងឯងឧទាហរណ៍ថាមួយថ្ងៃយើងរស់បាន10000រៀលអូអ្នកមានក៏រស់បានមួយថ្ងៃ10000ដុល្លារយ៉ាងតិចផងចឹងអានឹងខុសគ្នា4000ដងហើយក្រុមហ៊ុនខ្លះ 10000ដុល្លារហ្នឹងត្រឹមតែ1នាទីអីប៉ុណ្ណឹងទេបើគិតទៅហ្នឹងឯងមិនមែន1ម៉ោងទេណាចំណូលសម្បើមណាតែមួយថ្ងៃរាប់លានណា ចំណូលក្នុងក្រុមហ៊ុនដូចក្រុមហ៊ុនដែលមនុស្សក្នុង ភពលោកចូលចិត្តប្រើប្រាស់អាផ្លែប៉ោមអីអីហ្នឹងឧបករណ៍គ្រប់មុខហ្នឹងចំណូលសម្បើមណាណាហ្នឹងឯង អ្នកបង្កើត Facebook អីបានអីអីនេះប្រាក់មិនមករອບម្ដងមួយស្លឹកទេណា ណារອບសិតតែម៉ាស៊ីនរອບសិតតែច្រើនច្រើនណាអាហ្នឹងគឺចង់និយាយថា អ្នកដែលរੂប្រាក់បានច្រើនវាច្រើនអញ្ចឹងមែនទៅណាហ្នឹងឯងចង់សបាយរីករាយអីទៅស្រុកណាប្រទេសណាទៅទៅសម្រាប់ទេសសំណាក់និយាយទៅក្រែងតែញាតញោមអត់ជឿ មួយយប់50000ដុល្លារជាងមកមួយយប់ណាហើយញាតិញោមមកសារានប្រហែល10ដុល្លារតថ្លៃគេផងណាហ្នឹងឯងវាឈ្នះប្រាក់វាសម្បើមែនទេណាក៏ប៉ុន្តែឥឡូវយើងនិយាយវិញថា យើងរស់មួយថ្ងៃបាន10000រៀលសួរថាយើងរស់នៅដោយសារ10000ដុល្លារគេរស់បានឯណោះឬក៏រស់នៅដោយសារ10000រៀលរបស់យើងនេះ ណាយើងមើលមើលរស់នៅវិសា10000ណានឹងឯងយ៉ាងណាមិញយើងរស់នៅសពថ្ងៃដោយសារជីវិតរបស់យើងណានឹងឯងតែដូច្នេះគឺថាយើងត្រូវ ប្រើប្រាស់ឲ្យបានល្អទៅសមគួរហើយមិនមិនចាំបាច់អីច្រើនច្រើនពេកទេចឹងបើបានច្រើនមកក៏យើងអាចថា មានធัวមានអាក៏យើងជួយសង្គ្រោះជួយជំនុំបំរុងទៅមិនមែនថាអ្នកកម្មពុទ្ធសាសនាសិតតែអ្នកក្រហើយណាព្រះជាក៏មានជាព្រះអរិយបុគ្គលទៀតហើយជាសិទ្ធិមហាសិទ្ធិទៀតដូចលោកសិទ្ធិអណាតបិណ្ឌិកកបាសិកាវិសាខាអីហ្នឹងមានសម្បើមកជាអរិយសាវកអរិយសាវិកាទៀតអាហ្នឹងកុំឲ្យថាកម្មពុទ្ធសាសនា ចេះតែក្រអីមិនមែនទេរឿងក្រវាមានហេតុរលែកផ្សេងទេ ពុទ្ធសាសនាមិនបានមកបៀតបៀនមនុស្សបៀតបៀនសត្វលោកអីទេ មានតែណែនាំអប់រំហេតុនៃសេចក្តីសុខសុខដល់ទៅសុខតិភពទៀតផងគ្រាន់តែណែនាំឧបោសថសិលមួយយប់មួយថ្ងៃហ្នឹងផលរបស់ឧបោសថឋានតុកសិតទៅហើយសូម្បីតែក្នុងបច្ចុប្បន្នហ្នឹងក៏ប្រព្រឹត្តទៅដើម្បីជាហេតុនៃភោគសម្បត្តិដែរ សីលេនភោគសម្បទាដោយសារមានសិលមានការចិញ្ចឹមជីវិតល្អត្រឹមត្រូវប្រពៃវាចាអបាយមុខវាចាការសែបគប់បាបប្រមិតអីអីចឹងទៅក៏អាចរស់ នៅបាន ជាពិសេសគឺថាត្រង់ដែលយើងមានសេចក្តីសង្រួមមាន ការ ប្រាថ្នាតិចប្រើប្រាស់អ្វីអ្វីឲ្យមានប្រយោជន៍ចឹងទៅអានឹងឯងណែសុខធំណា វាមិនមែននៅត្រង់បានអីធំធំទេណាសុខធំមកពីអីសុខធំមកពីមានទុកតូចក្នុងជីវិតយើងណាញាតិញោមឲ្យតែមាន ទុកតូចសុបាយអាហ្នឹងឯងទៅហើយដែលថាហ្នឹងសិតតែផ្ទៀងផ្ទាត់ក្នុងសច្ចៈអរិយសច្ចៈទៀងផ្ទាត់ទៅដល់ព្រះនិព្វានទៀតទាំងព្រះនិព្វានដែលជាឯកន្តបរមសុខហ្នឹងណា មិននៅត្រង់បានអីធំធំនឹងទេគឺនៅត្រង់អស់ទុកអស់រាគៈទុសៈមោហៈនឹងឯងដែលជាបរមសុខដូច្នេះការដែលយើងនៅក្នុងភពនឹងក៏យ៉ាងសុខធំគឺមកពីទុកតូច ហើយទុកតូចមកពីអីទុកតូចមកអំពីកិលេសតិចសេចក្តីប្រកម្មវាស្រាលស្ដើងហើយមិនបានកិលេសតិចសេចក្តីប្រកម្មស្រាលស្ដើងថាមកពីមាន បញ្ញាដឹងការពិត ហើយទៅប្រឆាំងជាមួយនឹងការពិតយ៉ាងម៉េចបញ្ញាគឺយល់ស្រប ត្រឹមត្រូវតាមការពិតទៅ100%ហ្មងទៀតបានទៅជាពុទ្ធព្រះវិជ័យកពុទ្ធអរិយសាវកពុទ្ធនឹងដោយសារបញ្ញាយល់ស្រប តាមការពិតទេតាណា ប្រឆាំងមួយការពិតគឺតណ្ហាទេទាំងនឹងឯងហើយធ្វើម៉េចឈ្នះការពិតវាដូចចាស់អត់ចង់ចាស់អញ្ចឹងហ៎ ឈឺអត់ចង់ឈឺស្លាប់អត់ចង់ស្លាប់អកុសលវិបាកក៏មិនព្រមធ្វើមិនឈ្នះការពិតវាត្រូវចាញ់ការពិតហើយចាញ់ត្រូវកើតទុកហ្នឹងឯងអញ្ចឹងគឺបញ្ញាទៀតអ្វីអ្វីជាការពិតក្នុងជីវិត គឺជាមេរៀនរបស់ បញ្ញាទេតើថ្នាក់បរិញ្ញាហើយកំចាត់បងតណ្ហាតណ្ហាត្រូវរលាយជាមួយគ្នានឹងបញ្ញា ដែលចូលទៅដឹងការពិតនឹងឯងទៅជាប្រខៃណាស្រប នឹងបានថាញាតិញោមសិក្សាណាតែសពធំ គឺមិនមែនមកពីមានអីធំបានអីធំទេគឺមកពីទុកតូចទុកតូចអានឹងបានសពក្នុងជីវិតនឹងវាធំនឹងឯងទុកតូចតាមផ្លូវចិត្តសំខាន់ណាស់មកអំពីកិលេសនឹងវាតិចសេចក្តីប្រកាន់នឹងវាអត់សូវមានហើយយើងដេញតទៅទៀតមិនបានជាសេចក្តីប្រកាន់នឹងវាអត់សូវមានតើមកពីឃើញការពិតប្រកាន់អីទៀត ស្អីស្អីគេមានហេតុត្រឹមត្រូវបើគេ100%បរមត្តធัวណាការពិតនឹងចឹងតែតែមានបច្ច័យបានគេកើតឡើងហើយកើតឡើង គេ ប្រឹកទៅជាធម្មតានឹងឯងអញ្ចឹងកាលណាបើឃើញការពិតទៅមិនប្រកាន់សង្ខារធัวដែលកើតពីបច្ច័យថាជា ខ្លួនយើង នៅទៅទៀតនឹងឯងចឹងយើងវាយ៉ាប់ត្រង់ដែលថាមិនដឹងការពិតហើយចាប់យកមកធ្វើខ្លួនយើងនេះ ប្រកែប្រកម្មណាអញនឹងមើលមើលច្បាច់ខ្លួនឯងមើលតិចមើលអញនឹងនៅកន្លែងណារឹងរឹងទន់ទន់ប៉ះតែដីហ្នឹងហ្នឹងឯងសំបុករោគហ្នឹងអេចេះតែអញនៅពីចុងសក់ដល់បាតជើង បាតជើងឡើងមកហ្នឹងបើគេកំណាញ់ហើយដល់ទៅ ខ្លួនឯងហ្នឹង10000ដុល្លារក៏ជូន1000ដុល្លារក៏ជូន 1000 1000ម៉ឺន1000លានមានប្រមាណជូនទាំងអស់ណាផ្ទះសម្បែងធំខ្ពស់ភូមិមកគ្រឹះបណ្ដាបណ្ណៃនឹងឯងទៅគឺគឺជូនទាំងអស់វាដូចជា ខ្លួនយើង នឹងអ្នកបានមែនទេអញ្ចឹងណាណាអត់អត់អត់មាន គឺថាសំណាញ់ត្បិតត្បៀតអីទេបានតែជាមួយអ្នកដតីទេសំណាញ់តែខ្លួនឯងជូននឹងអស់គឺណាធ្វើផ្ទះធំប៉ុណ្ណារាប់លានដុល្លារក៏បានដែរសម្រាប់ខ្លួនឯងហ្នឹងឲ្យវាមានខ្លួនឯងមែនទែនជាអ្នកបានទៅ តែនេះវាជារឿងអាកំបាំងជ្រៅទៅទាំងតើតែមានវិបស្សនាមក មកកំណត់ដឹងបញ្ញខណ្ឌទៅ បានដឹងថា យើងយើងដែលថាយើងហ្នឹងក៏គឺបញ្ញខណ្ឌអ្នកដតីក៏បញ្ញខណ្ឌក្រំតែវាថាសេចក្តីប្រកម្មដែលវាអាស្រ័យនៅក្នុងបញ្ញខណ្ឌហ្នឹងនឹងឯងវាអាស្រ័យនឹងអត្តភាពហ្នឹងក៏ប្រកម្មថាអញទៅនោះគេទៅប៉ុន្តែវាអត់មានខ្លួនយើងអីមែនតេនមកបានស្អីទេចឹង គឺជាឧបាទានខណ្ឌដែលអាស្រ័យបច្ច័យអញ្ចឹងអញ្ចឹងហើយបានវិចិត្តចាស់ដូចតែគ្នាឈឺដូចតែគ្នាអកុសលវិបាកព្រាត់ប្រាសស្លាប់ដូចតែគ្នាហ្នឹងមកពីវាជាធัวដែលកើតពីបច្ច័យវាជាសង្ខារហ្នឹងណាវាគ្រាន់តែមានក្តីប្រកម្មថាយើងថាគេអីតែប៉ុណ្ណឹងម្ល៉េះហើយសត្វលោកយើងវាលំបាកកន្លែងហ្នឹងលំបាកត្រង់ដែលប្រកម្មខ្លួនឯងហ្នឹងណានឹងឯងមិនថាអ្នកមានអ្នកក្រអ្នកតូចអ្នកធំមនុស្សទេវតាអីទេ ដោយសារការមិនដឹងនឹងសំបីតែរូបព្រំអរូបព្រំនឹងដែលជាបថុជននៅតែចាប់អត្តភាពនឹងយកមកធ្វើខ្លួនឯងអញ្ចឹងណាចឹងគឺណាកើតមកនឹងគឺថាអញមែនមែនអញ្ចឹងហើយសួរថាអញនឹងស្អីគឺបំផុតពីដីទឹកលើខ្យល់ឯងអានឹងដែលមានរូបហើយមានវត្ថុរូបជាទីអាស្រ័យនៃវេទនាសញ្ញា សង្ខារវិញ្ញាណដឹងអារម្មណ៍ដូចទៅគ្នាចេះខឹងខឹងដូចជាគ្នា មាន ខ្មែរចិនចាមវៀតណាមអាមេរិកកាំងណាខឹង លក្ខណៈទោសៈចេតសកហ្នឹងហើយដល់ទៅស្រឡាញ់អារបៀបស្រឡាញ់ដូចតែគ្នាហ្នឹងចិត្តស្រឡាញ់ចិត្តអួងហែកហ្នឹងហ្នឹងឯងមានការថ្នាំងថ្នាក់មានការស្អប់ចំណែនប្រច័នអីលក្ខណៈដូចតែគ្នាហ្នឹងមើលមើលថាខ្មែរថាណាណាអានេះគ្រាន់តែចង់លើកថាវាអត់មែនជា មនុស្សជាសត្វអីទេបរមត្តធម៌ប៉ុន្តែវាមានសេចក្តីប្រកាន់ចាប់យកមកធ្វើជា ចិត្តយើងចឹងទៅស្រឡាញ់ស្អប់របស់យើងចឹងទៅនឹងតលតែអាស្រ័យវិបស្សនាហើយ ពុទ្ធសាសនានេះឯងដែលតាំងនៅជាគ្រូយើងសិក្សាមកយើង មានពេលវេលាតិចកណ្ដាជីវិតយើងវាអត់បានច្រើនរំតែយើងដោះស្រាយបញ្ហាសវឹងក្នុងជីវិតបានមកពិតបបរៀនធัวចាស់បាត់ហើយមើលនឹងឯងអានឹងបាននៅរៀនផងបើយើងស្លាប់ពីសម័យលោកពួតស្រាច់បាត់ណាមានញាតិញោមណា កម្មសិលដែរពីសម័យលោកពុទ្ធចំណាំហ្នឹងហើយមើលងាយទេចំងាយទេហ្នឹងឯងបានឪពុកខ្ញុំណាគាត់ជាប់តាំងពីសឹកមកគាត់ជាប់សិល5រហូតចឹងទៅក្នុងសម័យលោកពុទ្ធហ្នឹងក៏គាត់ជាប់សិលគាត់ណាមិនមួយមួយមួយមួយគាត់ណាហ្នឹងឯងតែយើងសំឡាងណា10ថ្ងៃហ្នឹងអរគុណប៉ុន ដល់អរគុណប៉ុនដូចគុណម្ចាស់អីដែលបានដឹងពីផលនៃព្រះមច្ចរិយធัวអរគុណញោមប្រុសស្រីទៀតដែលបានចិញ្ចឹមបីបាច់ថែរក្សាឲ្យមានជីវិតជីវ៉ាណានាណានាក៏ចិត្តនឹកឃើញសេចក្តីល្អចឹងបានទាញត្រឡប់មកវិញសូមឲ្យពុទ្ធបរិស័ទយើងចេះឲ្យកម្លាំងចិត្តដល់គ្នាអ្នកប្រព្រឹត្តសេចក្តីល្អនឹងឯងទៅបើពិតជាយើងមានបំណងល្អជួយគ្នាកណា យើងត្រូវយល់ចំណុចហ្នឹងណា បើពិតជាយើងស្មោះថា មានបំណងជួយឲ្យមនុស្សបានល្អព្រោះគ្រប់គ្នាសិតតែជាអ្នករងគ្រោះមិនងាយយល់ទេណា ដែលយើងដឹងថាអ្នក អ្នករងគ្រោះទាំងអស់គ្នានេះយើងច្រើនតែប្រកែប្រកាន់ចាប់ទោសកំហុសដាក់គ្នាឬក៏ចាប់គ្នាដាក់ទៅកន្លែងខុស ប៉ុន្តែត្រង់ដែលជាអ្នករួងគ្រោះទាំងអស់គ្នាយើងងាយយល់ទេតតែអាស្រ័យវិបស្សនា បានដឹងពីវត្តដាក់ដោយអត្ថាអនត្តា ដែលអត់មាន សត្វបកលណាអញ្ចឹងទៅ នៅ ពេលដែលមានបញ្ញត្តិថាសត្វមកជាអារម្មណ៍បានដឹងថាសត្វជាអ្នករងគ្រោះពីព្រោះដែលថាសត្វហ្នឹងគឺបញ្ញត្តិទៅលើកិលេសវត្តដាក់នាំឲ្យធ្វើកម្មកម្មនាំឲ្យមានវិបាកកខណ្ឌវាមានកិលេសមាន កម្មមានខណ្ឌជាទុកស្រេចបាត់ទៅហើយហ្នឹង មាននរណាទៅធ្វើកិលេសឲ្យខ្លួនឯងមាននរណាទៅធ្វើ អកុសលកម្មទៅធ្វើខណ្ឌអីឲ្យខ្លួនឯងអានឹងឯងដែលបញ្ញត្តិសត្វលោកនោះមាន បញ្ញត្តិនិព្វាននេះណាថាសត្វលោកបញ្ញត្តិវត្តដាក់ទេតើគណាព្រោះនិព្វានអត់មានកលួងនៃបញ្ញត្តិទេនឹងឯងគឺការរលត់ទុកបញ្ញត្តិសត្វគឺអាស្រ័យចិត្តចេតសិករូបគណាតែប៉ុណ្ណឹងទេអញ្ចឹងដូចជាយើងនិយាយថា បងប្អូនកូនចៅរងគ្រោះដោយសារគ្រឿងញៀនគឺណាអាហ្នឹងយើងនិយាយពាក្យសំរុំគឺណាគឺយើងមិនទម្លាក់កំហុសអីឲ្យកូនចៅឯងឃើញទេគឺដោយសារសង្គមនឹងវាមាន ការផលិត គ្រឿងញៀនចែកចាយគ្រឿងញៀនទៅ បាន វាមានអ្នករងគ្រោះនឹងអញ្ចឹងមានជំរំកែប្រែអីអីចឹងទៅ អានឹងខ្ញុំណាលើកឧទាហរណ៍ដើម្បីមកបញ្ជាក់ថារឿងវត្តដាក់នេះសិតតែអ្នករងគ្រោះព្រោះអត់មាននរណាបង្កើតកិលេសឲ្យខ្លួនឯងទេប៉ុន្តែវាមានកិលេសសវត្តដាក់ហ្នឹងបានវាមានសត្វលោកអ្នករងគ្រោះហ្នឹងណាហើយយើងបើឈឺផ្លូវកាយចេះអាណិតគ្នាហើយដល់ទៅរោគផ្លូវចិត្តបែរទៅជាបន្ទោសគ្នា តាមពិតរោគដែលតើទាំងកិលេសហ្នឹងណា នឹងឯងវាជារោគដ៏សំខាន់ដែលយើងគួរជួយ សង្គ្រោះគ្នាតាមរយៈបដិស្ថានពុទ្ធសាសនានេះឯងដើម្បីធ្វើយ៉ាងម៉េចឲ្យពធនឹងផ្សព្វផ្សាយជ្រួតជ្រាបចូលទៅតិចតិចតិចទៅនឹងឯងឲ្យទៅ ជាព្រះសធម្មនៅក្នុងចិត្តសន្តានទៅ មានតែអានុភាពព្រះសធម្មទេដែលអាចកម្ចាត់កិលេសនឹងបានដែលថាជារោគព្រះសធម្មជាថ្នាំទៅហើយបើថា កិលេសនឹងវាជាពឹសព្រះសធម្មនឹងដូចជាថ្នាំដែលកំចាត់ពឹសទៅឬក៏ដូចជាគ្រូដែលបន្សាពឹសអីចឹងទៅគ្រូគ្រូគ្រូពោះអីចឹងទៅហ្នឹងឯងពេទ្យមកអីហ្នឹងចឹងទៅកិលេសហ្នឹងវាជារោគវាជា អសេរពឹសអីអីចឹងទៅ ត្រូវបណ្ដេញពឹសអីអីហ្នឹងគឺព្រះសធម្មនឹងឯងចឹងបើនិយាយថាចម្បាំងវិញព្រះសធម្មនឹង គឺថាជា កងតបចឹងទៅ ឬក៏ថាជាអាវុធខ្លាំងខ្លាំងចឹងទៅប៉ុន្តែយើងយើងកុំគិតថា យើង ជាអ្នកដតីហើយអាចទៅបាញ់កិលេសអ្នកដតីឲ្យអស់បានណាអត់ទេ យើងបាញ់ទៅដោយអំណាចនៃ ការប្រព្រឹត្តដោយកាយដោយវិចារដោយចិត្តអីរបស់យើងហ្នឹងកុំនិយាយដល់តែកាយទុច្ចរិតវិច័យទុច្ចរិតមโนទុច្ចរិត សូម្បីតែប្រព្រឹត្តទៅដោយព្រះសទ្ធំដែលព្រះសម្មាសម្ពុទ្ធប្រកាសសម្ដែងក៏ប៉ុណ្ណឹងមិនមែនតន់ថាកំចាត់បងកិលេសក្នុងអ្នកដតីទេណាពុទ្ធព្រះអង្គផង សម្ដែងពធัวផងណា តលតែព្រះសទ្ធំនឹងចម្រើនឡើងដោយសារក្របពូជមកក្របគឺតថាគតពោធិសធានឹងធ្លាក់ចូលទៅក្នុងចិត្តនៃបុគ្គលណាបានទៅតថាគតពោធិសធានឹងចាក់ឫសទៅជាសិលទៅដោះដើមជាសមថវិបស្សនាមកបានសម្រេចផលគឺអរិយមគ្គបានកំចាត់បងរោគក្នុងចិត្តនឹងបានបើអត់មានពូជតថាគតពោធិសធា ចូលទៅក្នុងចិត្តសន្តានណាណាណាទេ គឺមិនអាចកំចាត់បងនៅកិលេស នៅក្នុងចិត្តសន្តានរបស់បុគ្គលនោះ បានឡើយអានឹងគឺព្រះសទ្ធំផងដែលព្រះអង្គប្រកាសសម្ដែង មិនចាំបាច់យើងគិតថា ធ្វើវិធីវាយប្រហារអីយ៉ាងម៉េចឲ្យកិលេសវាអស់ពីអ្នកដតីទេបើយើងពិសោធន៍មើលទៅគិតណាវាយកិលេសខ្លួនឯងទៅដោយយើងគិតថាធ្វើម៉េចប្រើពាក្យសម្ដីបរោសវាចាតកោះបោះបោកជេរបន្តិច អីចឹងទៅដើម្បីថាឲ្យកិលេសនឹងវាធុញនឹងយើងណាវារត់ចេញពីយើងទៅបាត់ទៅ យើងជាព្រះអរហន្តទៅអូបើអញ្ចឹងស្រួលអង្គុយទៅជេទៅជាព្រះអរហន្តណាហ្នឹងឯងឲ្យវាអស់កិលេសខ្លួនឯងហ្នឹងទៅ រួចទៅបានប្រតិបត្តិការប្រព្រឹត្តទៅដើម្បីណាឲ្យអ្នករតីបានស្អាតបានបរិសុទ្ធផងអញ្ចឹងទៅ ប្រព្រឹត្តទៅតាមបែបហ្នឹងវាអត់មាន អត់មានទេទៀតមានតែបង្កឡើងនៅសេចក្តីសៅមងជ្រោះប្រកែកតោះតេង មានសភាពអ៊ូអាប់ទៅនៅក្នុងក្រុមគ្រួសារភរិយាស្វាមីអីហ្នឹងណាព្រមព្រៀងគ្នាស្រឡាញ់បានអត់អីទេតែកុំឲ្យព្រមព្រៀងគ្នាខឹងណាដល់ទៅពេលខឹងត្រូវចាំពាក្យហ្នឹងណាហ្នឹងឯងថាលោកគ្រូថាព្រមព្រៀងគ្នាស្រឡាញ់បានតែដល់ពេលខឹងខឹងម្ដងម្នាក់ ហ្នឹងហើយកុំឲ្យខឹងម្ដងទាំងពីរអត់បានទេបែកចានបែកឆ្នាំងកណ្ដាថាអូមួយខឹងអញអត់សិនចាំមើលនឹងឯងចាំគាត់បាត់ខឹងចាំចាំអញនិយាយអីចឹងទៅកុំឲ្យព្រមព្រៀងគ្នាខឹងហ្នឹងឯងចឹងគឺយើងអាចប្រើប្រាស់កិលេសអីទាំងអស់ដាក់គ្នាដើម្បីឲ្យកិលេសនឹងខ្លាចឲ្យកិលេសនឹងបាត់បង់ទៅទេវាមានតែចម្រើនឡើង កើតទៅជាភាពរកម្មរកោសនឹងឯងបែកបាក់លេងលះអីសពគ្រប់ក្នុង ក្រុមគ្រួសារចឹងបានថាយើងមិនអាចមានវិធីអីដតីក្រៅតែពីយើងខំកសាងកត់សាលាព្រះវិហាររបងខ្លោងទ្វារដើម្បីប្រសង់គង់នៅថែរក្សាបត្រៃបីដកពធព្រះវិន័យដោយបរិយត្តិសធម្មហើយនិងព្រះអង្គបដិបត្តិចឹងទៅ បានថែរក្សាព្រះសទ្ធំនឹងនៅរហូត5000ព្រះវសាទៅ យើងយើងកុំគិតថាមាន វិធីអីដតីផ្សេងក្នុងការកម្ចាត់បងកិលេសអានឹងបើពិតជាយើងមានបំណងជួយអ្នកដតីមែនកណាព្រោះយើងអត់មានវិធីអីដើម្បីឲ្យអ្នកដតីបរិសុទ្ធក្រៅតែអំពីជួយគ្នាជ្រោមជ្រែងឲ្យ គ្រប់គ្នាប្រតិបត្តិនៅ ព្រះសទ្ធំទេហើយងាយដែលយើងនិយាយឲ្យអ្នកដតីទទួលព្រះសទ្ធំកណា នឹងឯងចឹងគឺ វាមានធัวដែលព្រះអង្គសម្ដែងថាចាគៈបយៈវាចាអដ្ឋចរិយាសមាណតតាព្រះអង្គលើកឲ្យជា អង្គគំរូទៀតទៀតហត្តកៈអលវកៈអបាសកកំពូលលើអបាសកទាំងឡាយផ្នែកខាងសង្គ្រោះបរិស័ទគឺដោយចាគៈទាំងទ្រព្យសម្បត្តិវត្ថុសម្បត្តិហើយនឹងដោយធម្មទាន បយៈវាចាពាក្យសម្ដីពីរសជាទីស្រឡាញ់ហៅថាមធុភេណីកណានឹងឯងចឹងហើយយើងកុំចេះតែបូកសរុបទៅថាឲ្យតែអ្នកសំដែងធัวនិយាយផ្អែមផ្អែមសិតតែជាអ្នកបោកប្រាស់ណា យើងនិយាយទូទៅអញ្ចឹងវាមិនមិនដោយចិត្តបរិសុទ្ធកណារឿងបោកប្រាស់វាមានផ្អែមបោកប្រាស់វាមាន ពិតជាមាន នឹងឯងនឹងឯងរឿងទំនាក់ទំនងរវាងស្នេហាអីអីចឹងទៅបោកប្រាស់គ្នាអីអីទាំងអស់ហ្នឹងរហូតដោយអាស្រ័យតាកតួងទៅនឹងលៀបសការៈអីអីចឹងទៅក៏ផ្អែមល្ហែមរហូតដល់ទៅថាធัวមិនមែនធัวវិន័យមិនមែនវិន័យអីចឹងទៀតទៅមិនមែនវិន័យថាវិន័យមិនមែនធัวថាធัวអីអីចឹងទៅព្រឹកទៅនៅក្នុងរឿងបោកប្រាស់ហ្នឹងវាមានក៏ប៉ុន្តែ យើងទុកឱកាស ដើម្បីអ្នកសំដែងធัวដែល មិនបោកប្រាស់នឹងផងកណាឲ្យ មានកម្លាំងចិត្តប្រព្រឹត្តទៅ ដើម្បី ថែរក្សាប្រសាសនាព្រោះថាបើអត់មាន ការប្រព្រឹត្តទៅដើម្បីត្រួតត្រង នៅព្រះសាសនា តាមរយៈការបង្ហាត់បង្រៀនទេតាមរយៈនៃការសម្ដែងធម៌ទេតើធ្វើម៉េចនឹងបាន ថែរក្សាព្រះសាសនានឹងទៅបានអានឹងគឺយើងត្រូវតែមានការ បែងចែកទៅតាមនឹងទៀតដើម្បីយើងឲ្យកម្លាំងចិត្តដល់អ្នកដែលបានប្រព្រឹត្តល្អហ្នឹងនឹងឯងនឹងបងប្អូនកូនចៅត្រូវតែមានការវិនិច្ឆ័យវៃវៃដើម្បីជាគុណតម្លៃនៃជីវិតរបស់យើងនឹងឯងនឹងឯងវាមិនមែនថាយើង ចេះតែមានការវិនិច្ឆ័យទៅលើ មនុស្សដតីដតីនឹងស្រេចតែទៅតាមគំនិតទៅតាមការដែលយើងមានទស្សនៈមាន អំពើយ៉ាងណាហើយក៏គ្រប់គ្រងអំពើគ្រប់គ្រងគំនិតរបស់យើង អីចឹងទេយើងត្រូវមានច្បាប់មាន ច្បាប់មានគម្ពីរបត្រៃ3ដក នឹងឯងជាច្បាប់សម្រាប់យើងទៀងផ្ទាត់ចឹងទៅអ្វីដែលត្រូវហើយយើងមើលវិនិច្ឆ័យការខ្វះខាតអីអីរបស់យើងទៅតាមនឹងចឹងទៅអានឹងក្នុងប្រធានបទដែលថា យើងមានបំណងល្អស្មោះ ដើម្បីជាការជួយសង្គ្រោះដល់អ្នកដទៃដើម្បីឲ្យបាន ជាមនុស្សល្អព្រោះយើងបាន ដឹងច្បាស់ថាគ្រប់គ្នាសត្វតែជាអ្នករងគ្រោះ អានឹងគឺសំខាន់ណាស់ណាទាំងងាយបានដឹងថាគ្រប់គ្នាជាអ្នករងគ្រោះទេដែលយើងដឹងថាជាអ្នករងគ្រោះយើងមានបំណងដើម្បីជួយហើយទាំងនឹងឯងយើងមិនចាប់ អ្នកដតីដាក់ទៅកន្លែងខុសសង្កត់គេដើម្បីឲ្យហើបខ្លួនឯងអីទេហើយក៏មិនចេះទៅប្រមូលកំហុសទៅដាក់នរណា ដែរពីព្រោះគ្រប់គ្នាអត់មាននរណាធ្វើសភាពសៅមងធ្វើកិលេសធ្វើអកុសលឲ្យខ្លួនឯងទេប៉ុន្តែវាជាវត្តដាក់ជាណាទៅកិលេសវត្តដាក់នឹងឯងយើងអប់រំបញ្ញាទៅបានយើងដឹងថាអ្វីដែលកើតមកក្នុងលោកអត់មានមនុស្សសត្វបុគ្គលណាទេ បញ្ញខណ្ឌតែប៉ុណ្្នឹងទេ បានសន្និមត់រៀងរៀងព្រះអង្គរៀងរៀង ខ្លួនទៅអញ្ចឹងនៅពេលដែលយើងមានបញ្ញត្តិមកជាអារម្មណ៍យើងជួយគ្នាដើម្បីឲ្យបានដើរនៅក្នុងផ្លូវត្រូវនឹងអញ្ចឹងបានថាបងប្អូនកូនចៅបើបានជាកើតមកជាមនុស្សហើយមានដូចថាបរោះក៏សង្ហាស្ត្រីនឹងក៏ស្រស់ ស្អាតអីទៅយ៉ាងណាប៉ុន្តែកុំភ្លេច ពីគុណតម្លៃនៃជីវិតគុណតម្លៃនៃវងតកូលគុំគុណតម្លៃនៃជាតិខ្មែរគុណតម្លៃខ្លួនឯងជាមនុស្ស គុណតម្លៃជាសុភាពបរោះសុភាពនារីអីហ្នឹងចឹងទៅចឹងគណា ទីបំផុតយើង បានគុណតម្លៃនៃជីវិតនេះឯងចឹងដែលជាខ្លឹមសារធ្វើជាប្រយោជន៍ក្នុងការដែលបាន ជាតិភពកំណើតកើតមកជាមនុស្សហ្នឹងក្រៅពីនឹងគឺថាយើងនឹងត្រូវសោកសៅទៅទេចឹងព្រោះมันអាចជាទីពឹងឡើយឲ្យយើងខកចិត្ត របស់ក្នុងលោកនឹងស្រឡាញ់អីត្រូវកើតទុកជាមួយនឹងរបស់នឹងណាដែលយើងស្រវឹងទៅ ហើយអ្វីអ្វីទាំងអស់នឹងមិនមែនជាអរិយមេអង្គ8ណាមិនមែនបញ្ញាមិនមែនមហាកុសលទេណានឹងឯងចឹង ចឹងយើងមិនអាចយកមកជាទីពឹងអីបាន ទេមានតែពុទ្ធបរិស័ទយើងហំប្រឹងឲ្យបាន ជាបាសកបាសិកាហើយ ប្រតិបត្តិតាមអវាទរបស់ព្រះអង្គទាំងអប់រំចិត្តឲ្យមានបហប្រតិករណាទាំងក្នុងបំណងដែលជួយ សង្គ្រោះគ្នានឹងគឺល្អណាស់ក៏ណាស់ល្អណាស់ក្នុងបំណងដែលជួយ សង្គ្រោះគ្នានឹងទាំងល្អណាស់នឹងឯងអញ្ចឹងយើងមានតែចេះឲ្យកម្លាំងចិត្ត ដល់អ្នកដតីដើម្បីជួយទាំងអស់គ្នាចឹងទៅចឹងនឹងឯងមនុស្សវាមិនមែនល្អ100%ទេប៉ុន្តែដល់តែយើងឲ្យកម្លាំងចិត្តក្នុងសេចក្តីល្អគេណានឹងឯងអញ្ចឹងឯងបានជាមនុស្សមានទឹកចិត្តប្រព្រឹត្តនៅអំពើល្អហ្នឹងហើយអារឿងមិនល្អយើងអាចបង្ហើបបង្ហាញអីទៅបាន តាមរយៈនៃពធហ្នឹងចឹងឲ្យតែយើង រំលឹក ពីចំណុចនៃសេចក្តីល្អទៅ ក្នុងមនុស្សម្នាក់ម្នាក់យើងកុំសរសើរទាំងមូលហ្នឹងឯងព្រោះមនុស្សម្នាក់ម្នាក់វាមានកន្លែងល្អកន្លែងមិន ល្អយើងសរសើរទាំងមូលទៅយើងអត់បែងចែកអញ្ចឹងចែកវាមិនដាច់បងប្អូនកូនចៅវាមិនដឹងថាកន្លែងណាល្អកន្លែងណាមិនល្អដល់អញ្ចឹងវាសិតតែល្អទាំងអស់ទៅ នឹងឯងព្រោះគ្នាអត់ចេះវានិឆ័យអីដែរវានៅលើយើងជាម៉ែជាឪជា បុគ្គលដែលគួរឲ្យកូនចៅជឿដល់យើងថានឹងល្អអញ្ចឹងស្អីក៏ល្អស្អីក៏ល្អទាំងអស់ទៅ វាប៉ះត្រង់អាមិនល្អក៏កូនចៅគ្នាយល់ថាល្អដែរអញ្ចឹងវាតល់តែយើងបញ្ជាក់ថាមនុស្សនឹងល្អហើយប៉ុន្តែល្អដោយសារការប្រព្រឹត្តយ៉ាងនេះយ៉ាងនេះយ៉ាងនេះយើងបញ្ជាក់អាឡែងល្អហ្នឹងទៅបើយើងមិនចង់ថាអាឡែងមិន ល្អទេក៏ហីទៅប៉ុន្តែកុំឲ្យសរុបទាំងមូល ប៉ុណ្ណាយើងយើងបញ្ជាក់ចំណុចល្អឲ្យបានពិតប្រាកដប៉ុណ្ណាពីព្រមនោះយើងទាំងយើងទាំងអ្នកអតីវាមិនអាចសម្បូរបែបដោយសេចក្តីល្អ100%ទេ យើងក៏មិនទៀមទាអីដល់ប៉ុណ្ណឹងដែរឲ្យតែចេះមើលឃើញសេចក្តីល្អរបស់គេ ខ្លះទៅ ហើយរៀនឲ្យកម្លាំងចិត្តដល់អ្នកអតីដែលប្រព្រឹត្តល្អបាន បនធំណាស់ គឺត្រង់ដែលគេគេមានកម្លាំងចិត្តធ្វើសេចក្តីល្អយ៉ាងណាយ៉ាងណាដូចធ្វើឲ្យយើងអញ្ចឹងឬក៏ដូចយើងក្រុមហ៊ុនជាមួយអញ្ចឹងព្រោះយើងបានឲ្យកម្លាំងចិត្តដល់គាត់អញ្ចឹងគាត់មានកម្លាំងចិត្តធ្វើសេចក្តីល្អហ្នឹងគឺជាចំណែកបុណ្យរបស់យើងយើងក៏សប្បាយចិត្តទៀតណាគាត់មានកម្លាំងចិត្តដល់ទៅថាមិនធ្វើអត្តឃាត មានជីវិតរស់នៅទោះជាអត់ឃ្លានមានក្រ អីនឹងយ៉ាងណារបរត្រឹមត្រូវចឹងទៅហើយទៀនសិលភាវនា យើងរួមចំណែកនឹងហើយដែលជាបុណ្យកុសលនាំឲ្យយើងនឹករលឹកឃើញសេចក្តីល្អដែលយើងបានធ្វើខ្លួនឯងផងជួយអ្នកដទៃផងឲ្យកម្លាំងចិត្តអ្នកដទៃអញ្ចឹងទៅគឺយើងមាននៅអនុសតិអាចនឹករលឹកបានដល់សេចក្តីល្អហ្នឹងទៅកើតទៅជាសេចក្តីស្ងប់រងាប់ចិត្តហ្នឹងឯងដូច្នេះគឺយើងធ្វើអី គឺថាត្រូវគិតពីតម្លៃអញ្ចឹងដោយកាយដោយវិចាហើយ អប់រំចិត្តទៅតាមពុទ្ធសាសនាកុំឲ្យវាតល់ច្រកឲ្យវាមានផ្លូវនឹងឯងហើយពុទ្ធបរិស័ទយើង ដែល មានសេចក្តីអត់ធន់ក៏ត្រូវឲ្យមានទិសដៅយើងត្រូវដឹងថាការអត់ធន់របស់យើងទិសដៅទៅរកព្រមចរិយធម៌ព្រមចរិយធម៌ដើម្បី ទីបំផុតនៃសេចក្តីទុក្ខនឹងឯងអញ្ចឹងគឺថាយើងសិតតែមានផ្លូវអត់តល់ច្រក ហើយនឹងមានទិសដៅក្នុងដំណើរផ្លូវរបស់យើងមិនមែនយើងដើរទៅមុខដោយអត់មានទិសដៅចឹងទៅទេនឹងឯងគឺជីវិតរបស់យើងជាបច្ចុប្បន្នរហូតណានិយាយអំពីជីវិតដែលជាជីវិតិនត្រីដែលដែលកើតឡើងហ្នឹងគឺថាអតីតកន្លងទៅវាមានបាត់យើងទៅណា ដែលសន្មត់ថាយើង គឺសំដៅយកជីវិតិនត្រីទាំងរូបទាំងនាមធัวបច្ចុប្បន្នហ្នឹង ដូចម្សិលមិញបាត់ទៅយើងមកដល់ថ្ងៃនេះមើលមើលហើយក្រំតែរំលឹកថែមថាកុំកុំឲ្យគិតថាបាត់ជាតិនឹងទៅយើងអត់ខ្វល់អីទេនឹងអត់ អត់ខ្វល់មិនបានទេចឹងពីព្រោះដូចម្សិលមិញកន្លង ទៅយើងមកដល់ថ្ងៃនេះចឹងជាតិនឹងបាត់ទៅគឺថាយើងនឹងមានអត្តភាពក្នុងជាតិក្រោយហ្នឹងទៅតាមកម្មជាបច្ច័យដូចដែលយើងខ្វាយខ្វល់ពីជាតិមុនមែនទេណាយើងអត់ខ្វល់នឹងជាតិនេះរឿងអីរឿងអីទេណាមិនបានទាំងដឹងតែកើតមកជា មនុស្សយើងសពថ្ងៃឥឡូវហ្នឹងផង យើងខ្វល់ជាតិមុនយើងជាស្អីជាស្អីជាស្អីហ្នឹងណាប៉ុន្តែឥឡូវយើងមានខ្វល់ទៀតឯណាយើងមករវល់ក្នុងបច្ចុប្បន្ននេះ ណាប៉ុន្តែបើយើងដឹងខ្លួនយើងរវល់នៅក្នុងហេតុនៃសេចក្តីសុខឲ្យណានណីទាំងកុំឲ្យមានសេចក្តីក្តៅក្រហាយស្ដាយក្រោយនឹងឯងព្រោះយើងមិនមែនមានតែបច្ចុប្បន្នអត់មានដង្ហើមចុងក្រោយឯណាទីបំផុតគឺយើងត្រូវលះពីមួយថ្ងៃទៅមួយថ្ងៃលះពីមួយខែទៅមួយខែលះពីមួយឆ្នាំទៅមួយឆ្នាំលះពីមួយជាតិទៅមួយជាតិជីវិតដើរទៅមុខ រហូតដល់រាបណាដែលមិនតន់អស់អវិជ្ជាតណ្ហាបាទានទេដូច្នេះបានជាថានឿយហត់ក្នុងវដ្តសង្សារយើងបានប្រព្រឹត្តព្រះមច្ឆរិយធម៌ក្នុងសំណាក់នៃពុទ្ធសាសនាយើងសម្លឹងទិសដៅទាំងតហេតតតោនឹងឯងដែលបង្អោនចិត្តទៅកាន់ព្រះនិព្វានហើយខ្ញុំដែងពធមួយម៉ោងគាត់បានមកនិតមកដល់មិនដឹងជាលងលើយទៅដល់ណាពេលហ្នឹងអ្នកស្រុកបាត់ដំបងសោះហ្នឹងឯងថាខ្ញុំទៅវា វាវៀងវៀងផ្លូវដោយសារគិតថាមកផ្លូវកាត់ថាវាជាប់ប្រេជាប់អូអីចឹងត្រូវទៅដល់ណាសាលាក្រៅបានត្រឡប់មកវិញនឹកថាបងនិតចាំលោកគ្រូមិនក៏មួយម៉ោងដែរឬសូលហៀងហៀងទៅចេញពីម៉ោង5មកហ្នឹងហើយកតាវកន្លះម៉ោងអីចឹងទៅនៅសល់យ៉ាងច្រើន2ម៉ោងមកដល់ទីបាត់ដំបងយ៉ាងអស់ច្រើនណាស់ ហ្នឹងហើយអញ្ចឹងថា2ម៉ោងកន្លះអញ្ចឹងចេញម៉ោង5ទៅម៉ោង7កន្លះ8ទៅយ៉ាងយូរលោកគ្រូមកដល់ម៉ោង9បងនិតមកដល់ម៉ោង10គណៈ ហ្នឹងហើយឥឡូវជាប់ធัวហើយអ្នកឯងអស់មកពេលហ្នឹងហើយចាំថ្ងៃទៅនៅនៅខាងណែលិចណែផ្សារស្ដៅដំភ្នំបណ្ណងអីហ្នឹងឯងចឹងយើងក៏បញ្ចឹងដើម្បីទុកកាសសង់បានឆាន់ហើយយើងក៏រកកន្លែងអីស្រួលបួលបីទូទានដែរចឹងបានបនកសលបានគេនគុណចាស់គ្រប់ព្រះអង្គដែលទៅតែនិមន្តមកដល់ផងហើយបង្និតហើយញាតិញោមទៅប្រុសទាំងអស់ទីគោរពស្រឡាញ់នៅនឹងបាត់បងអីអីទាំងអស់ហ្នឹងជើញពីភ្នំពេញមកហត់នឿយតាំងពីយប់ស្បគ្រប់ ទាំងអស់គុណចាស់អញ្ចឹងយើងបានប្រាក់បុជាពធទេសនាទាំង ទុកដាក់សម្រាប់កសាងឧបឋានសាលានឹងចឹងទៅក្នុងបនដង្ហែទានព្រះវិសាដោយប្រកាសណាគុណចាស់ព្រះអង្គបញ្ញានន្តោសង្ឃវិសានហើយនឹងបានបនកសលគោរពជូនអាញាធัวដែនដីហើយនឹងសន្តិសុខគួរបាលជាតិអីទាំងអស់ចឹងបានបនកសលនៅសេរីសុស្ដីនៅក្នុង កន្លងនៃពុទ្ធសាសនាបាន គុណបរតនត្រ័យគុណមេត្តាបិតាគុណពធទេសនាគុណបនបារមីដែលបានបំពេញនៅក្នុងជីវិត ចិត្តចាំថ្ងៃដើម្បីបាន រួចផុតចាក់ទុកទាំងពួងកំបីគ្លៀងឃ្លាតខ្លាយជាបការៈដល់តេឡើយណាណាណាប្របុជាពធទេសនាអត់ទោសចាខ្ញុំណាអានបាសិកាទៅនរីផលព្រមទាំងក្រុមគ្រួសារបុជាពធទេសនា50000ចាណាហ្នឹងហើយនឹងទៅមកដល់មួយបងនិតដែរ អាហ្នឹងហើយប្រវិជាពធអទេសនាពុទ្ធបរិស័ទឡាន បាសិកាអ៊ុនរិន110,000ទាំងហើយនឹងបាសិកាជីវួចមេងព្រមទាំងកូនចៅ10000កណាហើយនឹង បាសិកាពុទ្ធវិងអ្នកម្ដាយពុជាពធម20ដុល្លារចៃ4ប្រសង20ដុល្លារបាសិកានួនមេលៀនស្វាមីព្រំបុតពុជាពធម50000បាសិកាជនត្រីពុជាពធម50000ពុទ្ធបរិស័ទរួមដំណើរ154500ពុទ្ធបរិស័ទទូទៅ964,600ចឹងបានជាង1លានណាណាហ្នឹងហើយថាធុថាធុ20000 20000ថែមទៀតហ្នឹងហើយបានសក់បានពីណាមក ណាក្រៅមកនេះគឺបច្ច័យទានព្រះវសាតាំងពីសាមិញអាទិត្យគុណចាស់សូត្រមុនហើយនៅណាភ្នំពេញណាកណ្ដាលតខ្មៅពងចាមបៃលិនបឹងអូជាងនេះហៅបឹងអូជាងអ្ហាអូហ្នឹងហើយណាដឹងរីថោភូមិហ្នឹងហើយភូមិបឹងអូជាងហ្នឹងឯង ហ្នឹងហើយខ្ញុំណាសួរផ្លូវបំបែកជា2មកថាផ្លូវណាស្រួលជាងហ្នឹងក៏គាត់ថាខ្ញុំអោលមកផ្លូវរອບទួលដែនហ្នឹងផ្លូវមកក្នុងបន្តិចអានឹងថាពិបាកហើយគាត់ថាទៅវត្តបឹងអូជាងណាហ្នឹងឯងទៅកេរីធម្មវិន័យគាត់អត់ស្គាល់គាត់ស្គាល់តែបឹងអូជាងណាព្រៃវែងទាំងអស់គឺប្រាក់រៀល7លាន ខណៈហើយប្រាក់ដុល្លារ298ដុល្លារហើយតាម50ទៀត300ជាងចឹងខណៈហើយនឹងប្រាក់បាត200បាតទាំងកណាអញ្ចឹងប្រាក់បុជាពធទេសនាបានជាង1លានទាំងជាង1លាននេះពុទ្ធបរិស័ទក៏ច្រើនណា96000ហើយញាតិញោមថែមទៀតប៉ុណ្ណាហ្នឹងឯងដោយក្តីជ្រះថ្លាខ្ញុំណាទុកដាក់ចូលរួមទាំងអស់ ក្នុងកិច្ចការកសាង អីយ៉ាងណា គុណចាស់ចឹងទៅចាត់ចែងតាមនឹងហើយពុទ្ធបរិស័ទហ្នឹងឯងបានមើលទៅជ្រះថ្លាថ្ងៃក្រោយក្រោយហោហែចូលភាសាអីអីហ្នឹងបានគុណចាស់ព្រះអង្គដឹកនាំកសាងអញ្ចឹងខ្ញុំកណាចូលរួមមួយគុណចាស់ប៉ុណ្ណឹងដោយក្តីជ្រះថ្លាការសម្ដែងពធក៏សំគួរនៅ ពេលវេលាត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំង